listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi xáy vệt chiu a zì sê ray. Nǐ chi càm bi xáy rụ bá vệt chiu a zì sê ray chia phía xa khmer. វិទ្យុអស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិក។ បាទពីរដ្ឋធានី Washington ខ្ញុំបាទជាចំណានសូមជម្រាបសួរអស់លោកអ្នកនាងស្ដាប់ទាំងអស់ជាទីមេត្រីចា៎នាងខ្ញុំខែសុណងក៏សូមជម្រាបសួរលោកអ្នកនាងស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនការផ្សាយសម្រាប់ថ្ងៃសុក្រ12រោចខែអាសត់ឆ្នាំកុលឯកសារពុទ្ធសករាជ2563ដែលត្រូវនៅថ្ងៃទី25ខែតុលាគ្រិស្តសករាជ2019ចាស់ជាដំបូងនេះសូមអញ្ជើញលោកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅ មេសហជីពស្នើស្ថាប័នតុលាការពន្លឿននីតិវិធីស្នើសុំឲ្យទម្លាក់បទចោទប្រកាន់ជាង100ករណីពលរដ្ឋខ្មែរនៅប្រទេសបារាំងក្រុងធ្វើបាតកម្មទាមទារឲ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅចុងសប្តាហ៍នេះមន្ត្រីបកប្រឆាំងអះអាងថាកំពុងចរចាការទូតជាមួយភៀកគីថៃដើម្បីយកទីតាំងព្រំដែនដឹកនាំកម្មករវិលចូលកម្ពុជា។ សាលាក្តីខ្មែរក្រហមនឹងបើកសវនាការរឿងខ្វែងយោបល់គ្នាករណីអតីតកម្មាភិបាលខ្មែរក្រហមលោកមាសមុត រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតចាជាបន្តទៅនេះនាងខ្ញុំខែសុណងសូមជូនព័ត៌មានទាំងនេះពុស្ដា លោករនាងជាទីមេត្រីសាលាដំបងរាជធានីភ្នំពេញចេញឯកាកោះហៅប្រធានសហភាពការងារកម្ពុជាឲ្យចូលរួមសវនាការជំនុំជម្រះក្នុងសំណុំរឿងញុះញង់នៅរោងចក្រ SL ក្នុងខណ្ឌមានជ័យកាលពីឆ្នាំ2013សង្គមស៊ីវិលផ្នែកឃ្លាំមើលសិទ្ធិការងាររំពឹងថាតុលាការនឹងទម្លាក់ចោលរាល់បទចោទដើម្បីលើកកម្ពស់សិទ្ធិសេរីភាពការងារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរចាលោកជាតិចំណានរាយការណ៍រឿងនេះ។ ព្រះរាជអាជ្ញារងនៃសាលាដំបងរាជធានីភ្នំពេញលោកសេងកំឡាក់បង្គាប់ឲ្យប្រធានសហភាពការងារកម្ពុជាលោកអាតធុនចូលសវនកម្មនៅថ្ងៃទី30ខែតុលាបន្ទាប់ពីមេដឹកនាំសហជីពរូបនេះត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាតដែលប្រព្រឹត្តទៅនៅរោងចក្រ SL ក្នុងសង្កាត់មានជ័យខណ្ឌមានជ័យកាលពីដើមខែវិច្ឆិកាឆ្នាំ2013ប្រធានសហភាពការងារកម្ពុជាលោកអាតធុនដែលរងបណ្ដឹងជាង100ករណីពីក្រុមតកែរោងចក្រនិងក្រសួងការងារថាលោក នឹងឆ្ងល់តាក់ទងនឹងដីកាកោះហៅនេះព្រោះថាភាគីរោងចក្របានដកពាក្យបណ្ដឹង ពីតុលាការវិញហើយក្រោយពីមានកិច្ចអន្តរាគមន៍ពីសហជីពអន្តរជាតិនិងក្រុមអ្នកបញ្ជាទិញកាលពីឆ្នាំ2017លោកអាធុនបានដឹងថាកាលពីអំឡុងខែវិច្ឆិកាឆ្នាំ2013នោះ មានការប៉ះទង្គិចគ្នារវាងក្រុមកម្មករជាមួយខាងភាគីតកែរោងចក្រ SL ក្រោយពីកម្មករធ្វើកតកម្មទាមទារឲ្យភាគីតកែគោរពលក្ខខណ្ឌការងារលោកបន្តថា ក្រោយហេតុការណ៍នោះស្រាប់តែថៅកែរោងចក្រប្តឹងលោកទៅតុលាការខណៈដែលលោកមិនមានវត្តមាននៅកន្លែងកើតហេតុមេដឹកនាំសហជីពរូបនេះស្នើដល់តុលាការពិនិត្យសំណុំរឿងនេះឡើងវិញដោយឯករាជ្យ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់លោកដូចខ្ញុំគិតថាវាអាចរឿងពីររឿងទី1ជារឿងមួយដែលគេបន្តដោះស្រាយនៅសំណើដែលយើងស្នើទៅក្រសួងតាំងពីឆ្នាំ2018ហ្នឹងដើម្បីដោះស្រាយបញ្ចប់ប៉ុន្តែរឿងមួយទៀតក៏យើងក៏បារម្ភដែរថាវាកើតឡើងពេលហ្នឹងយើងខ្លាចបារម្ភក្រែងលោជាការដាក់សម្ពាធអីអញ្ចឹងកុំឲ្យមានការអីតវ៉ាអីចឹងណាប៉ុន្តែយើងអត់ទាន់ដឹងទេឥឡូវនេះខ្ញុំកំពុងតែឆែកជាមួយមេធាវីមើល ក្នុងរឿងហ្នឹងហើយមេធាវីក៏អត់ទាន់បានដឹងអីក្រៅពីអធិការដើម្បីចូលខ្លួនធ្វើសវនាការនោះដែរលោកអាធុនបញ្ជាក់ថា លោកនឹងមិនចូលរួមសវនាការរឿងនេះទេដោយសារជាប់រវល់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីរហូតដល់ដើមខែវិច្ឆិកាទើបលោកត្រឡប់មកប្រទេសកម្ពុជាវិញ លោកនឹងប្រគល់សិទ្ធិឲ្យមេធាវីចូលរួមសវនាការនៅពេលខាងមុខអ្នកសម្របសម្រួលមជ្ឈមណ្ឌលការពារសិទ្ធិមនុស្សនិងការងារលោកខុនថារ៉ូមើលឃើញនៅទស្សនវិជ្ជាពីរយ៉ាង តកតនឹងរឿងកោះហៅមេដឹកនាំសហជីពរូបនេះឲ្យចូលខ្លួនទៅតុលាការជាថ្មីទៀតនេះលោកថាចំណុចទី1ទំនងជារដ្ឋាភិបាលកម្ពុជា ចង់បញ្ចប់រាល់នីតិវិធីចំពោះមេដឹកនាំសហជីពធំធំដែលជាប់បណ្ដឹងនៅតុលាការឲ្យឆាប់ដើម្បីឆ្លើយតបនឹងការចង់បានពីសហភាពអឺរ៉ុបក្នុងការរក្សាឲ្យមានការអនុគ្រោះពន្ធ EBA ដល់កម្ពុជាតទៅទៀតចំណែកចំណុចទី2វិញលោកយល់ថាអាចជាការដាក់សម្ពាធដល់មេដឹកនាំសហជីពទាំងនោះកុំឲ្យមានការប្រមូលផ្ដុំកម្មករធ្វើការតវ៉ាណាមួយ ខណៈកម្ដៅនយោបាយរវាងមេដឹកនាំបកកណ្ដាលអំណាចនិងបកប្រឆាំងនៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយមន្ត្រីខ្លំមើលផ្នែកសិទ្ធិការងាររូបនេះស្នើដល់តុលាការពន្យល់នីតិវិធីឲ្យបានឆាប់ដើម្បីទម្លាក់ចោលរាល់បទចោទដែលប្រឆាំងនឹងមេសហជីពធំៗដែលសកម្មក្នុងការចោះជួយកម្មករ ខ្ញុំមើលឃើញថារាជរដ្ឋាភិបាលគួរមានវិធានការហ្នឹងតាំងពីដើមឆ្នាំហើយក្រសួងយុតិធធម៌ហ្នឹងហើយតឡាការហ្នឹងគួរតែមានវិធានការនៅក្នុងការស្រាវរើរឿងនឹងឡើងវិញហើយទម្លាក់ការចោទប្រកាន់មកដល់ពេលនេះយើងមិនទាន់ឃើញថាបណ្ដឹងជំទាស់ហើយនឹងករណីព្រមត្តនដែលមានការចោទប្រកាន់ទៅលើមេដឹកនាំសហជីពហ្នឹងត្រូវបាន ទម្លាក់ចោលនៅឡើយទេទាំងអស់នៅឡើយទេមានសំណុំរឿងធំធំកន្លងមកដូចតកតងរឿងផ្លូវវែងស្រេងនេះហ្នឹងបានមានការទម្លាក់ចោលប៉ុន្តែរឿងនេះក៏ជារឿងមួយដែលរឿងព្រមតនមួយដែរដែលកន្លងមកទោះបីមានការរុញពីសំណាក់អ្នកបញ្ជាទិញអីឲ្យមានការទម្លាក់ចោលពីភាគីរោងចក្រប៉ុន្តែរឿងហ្នឹងវានៅតែបន្តនៅក្នុងនីតិវិធីរបស់តុលាការអញ្ចឹងណាកាលពីដើមខែឧសភាកន្លងទៅសាលាតសម្រាប់លើកលែងការចោទប្រកាន់លើប្រធានសហជីព6រូប ឲ្យរួចផុតពីការចោទប្រកាន់តាក់ទងនឹងអំពើហិង្សានៅផ្លូវវែងស្រេងកាលពីដើមឆ្នាំ2014ក្នុងនោះមានលោកអាធុនប្រធានសហភាពការងារកម្ពុជា លោកប៉ៅស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោករងឈុនប្រធាន សហភាពសហជីពកម្ពុជា និងលោកស្រីយ៉ាងសុភ័ណ្ឌប្រធានសម្ព័ន្ធសហជីពកម្ពុជា ការសម្រេចលើកលែងទោសពីប្រព័ន្ធតុលាការកម្ពុជានៅពេលនោះធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីរយៈពេល18ខែ ដើម្បីពិនិត្យដកកម្ពុជាជាបណ្ដោះអាសន្នចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធឬហៅកាត់ថា EBA ប្រតិកម្ពុជាដើរចេញពីកន្លងលទ្ធិប្រជាធិបតេយ្យនិងមិនមានការគោរពសិទ្ធិមនុស្សគិតចាប់ពីខែវិច្ឆិកាឆ្នាំ2019រហូតដល់ខែមករាឆ្នាំ2020គណៈកម្មការអឺរ៉ុបនឹងបន្តដំណាក់កាលទី3ដោយបិទបញ្ចប់នីតិវិធីរយៈពេល12ខែកន្លងមកនេះហើយចេញសេចក្តីសម្រេចស្ថាពរមួយថាតើត្រូវព្យួរការអនុគ្រោះពន្ធចំពោះកម្ពុជាដែរឬយ៉ាងណា បើគណៈកម្មការនេះសម្ដេចដកការអនុគ្រោះពន្ធពីកម្ពុជានៅខែមករាឆ្នាំ2020ប្រកាសមែននោះប្រសិទ្ធភាពនៃការអនុវត្តត្រូវរងចាំ6ខែបន្ទាប់ទៀតមានន័យថាការអនុគ្រោះពន្ធនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ2020ក្នុងរយៈពេល3ខែទៅមុខទៀតនេះអង្គការសង្គមស៊ីវិលយល់ថាគឺជាពេលសមល្មមសម្រាប់រដ្ឋាភិបាលកម្ពុជា ពលគឺក្រសួងយុទ្ធភ័ពក្រសួងកាងារនិងស្ថាប័នតុលាការដើម្បីពន្លឿននីតិវិធីទម្លាក់ចោលបទចោតជាង100ករណីទៀត លើមេសហជីពធំធំដើម្បីជាផ្នែកមួយជួយឲ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហគមន៍អន្តរជាតិបន្តទៀតខ្ញុំបាទជាជំនាញអសិសរីពីរដ្ឋធានី Washington ចូលនាងជាទីមេត្រីប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងនិងប្រទេសមួយចំនួន ក្នុងសហភាពអឺរ៉ុបប្រមាណជាង500នាក់នៅថ្ងៃសៅរ៍ទី26តុលាខាងមុខនេះ គ្រងនិងដឹកនាំធ្វើបាតកម្មធំមួយនៅទីលានសិទ្ធិមនុស្សក្នុងទីក្រុងប៉ារីសដើម្បីទាមទារឲ្យរបបក្រុងភ្នំពេញវិលត្រឡប់ទៅរកការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញអនុប្រធានសាខាគណៈបកសង្គ្រោះជាតិប្រចាំប្រទេសបារាំងលោកភុជរតនាប្រាប់អាស៊ីសេរីកាលពីថ្ងៃទី24តុលាថាក្រៅពីធ្វើបាតកម្ម ពួកគាត់ក៏មានគម្រោងប្រមូលផ្ដុំប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសដើម្បីត្រៀមខ្លួនអមដំណើរលោកសំរងស៊ីវិលចូលមាតុប្រទេសវិញ នៅថ្ងៃទី9វិច្ឆិកាខាងមុខនេះដែរលោកមានប្រសាសន៍ថាវត្តមានរបស់លោកសំរងស៊ីវិលត្រឡប់ទៅកម្ពុជាវិញ គឺជាកាតព្វកិច្ចចាំបាច់បំផុតដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញផងនិងដើម្បីនាំមកនូវសន្តិភាពក្នុងតំបន់ផងប្រជាពលរដ្ឋទូទៅដែលចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដសិទ្ធិមនុស្ស សេរីភាពបរិបូរក្នុងការបញ្ចេញមតិគ្រប់បែបយ៉ាងហ្នឹងគេឃើញនៅប្រទេសកម្ពុជាហ្នឹងវាបាត់បង់បាត់បង់ទាំងស្រុងរហូតដល់មានការរំលាយគណៈបកសង្គ្រោះជាតិដោយរបបក្រុងភ្នំពេញរាល់ថ្ងៃអញ្ចឹងគេត្រូវការឲ្យមានលំនឹងនយោបាយមួយគឺថាឲ្យមានតុល្យភាពនយោបាយទាំងទាំងសងខាងកុំឲ្យមានតែគណៈបក តែមួយគត់ដូចជាគណៈបកប្រជាជនក្តោបក្តាប់អំណាចរាល់ថ្ងៃចឹងគេចង់បានគណៈបកមួយដែលធំដែលប្រជាពលរដ្ឋគ្រប់គ្រងហ្នឹងឲ្យកម្លាំងប្រជាធិបតេយ្យហ្នឹងធ្វើត្រឡប់មកវិញដែលជាទីសង្ឃឹមក្នុងការផ្លាស់ប្ដូរទៅស្វែងរកគន្លែងសុភមង្គលរបស់ប្រទេសកម្ពុជាឡើងវិញរបស់ជាពលរដ្ឋទូទៅគិតត្រឹមថ្ងៃទី25ខែតុលាគឺនៅសល់តែ16ថ្ងៃទៀតដល់ពេលដែលលោកសំរងស៊ីនិងមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំង នឹងវិលត្រឡប់ចូលកម្ពុជាវិញដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ EBA ស្ដារលទ្ធិប្រជាធិបតេយ្យនិងនាំឲ្យមាន ការគោរពសិទ្ធិមនុស្សឡើងវិញចលនានេះជាទីមេត្រីអនុប្រធានគណៈបកសង្គ្រោះជាតិលោកអេងឆៃអៀងអះអាងថាអាញាធរថៃហាមថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិអ្នកស្រីមូសុខួរមិនឲ្យចូលទឹកដីថៃកន្លងមកនោះគ្រាន់តែជាការហាមបណ្ដោះអាសន្នតែប៉ុណ្ណោះ។ លោកអេងឆៃអៀងសម្ដែងសុទ្ធិធនិយមថារដ្ឋាភិបាលថៃនឹងអនុញ្ញាតឲ្យមន្ត្រីគណៈបកសង្គ្រោះជាតិចូលទឹកដីថៃវិញនៅមុនថ្ងៃទី9ខែវិច្ឆិកាដើម្បីឲ្យមេដឹកនាំគណៈបកប្រឆាំងដឹកនាំកម្មករវិលចូលស្រុកវិញ។ គឺយើងយើងចាប់ពីដំណើរឆ្លងកាត់ព្រំដែនថៃចូលទៅកម្ពុជាបាទអានេះគឺជាផែនការគោលរបស់យើងដូច្នេះយកថាមានស្អីដែលផ្លាស់ប្ដូរឡើយទេគឺកិច្ចការនេះគឺជាកំពុងតែធ្វើកិច្ចការដល់ហើយទាំងការទួតទាំងការរៀបចំទាំងការចាត់ចែងនឹងគឺផ្លូវតាមច្រកព្រំដែនថៃកម្ពុជានេះគឺខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ប៉ុណ្ណឹងបាទ តុលាការក្រុងភ្នំពេញកាលពីចុងខែកញ្ញាបានចោទប្រកាន់និងតាមចាប់មន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងចំនួន9រូបរួមមានលោកសំរងស៊ីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិអនុប្រធានគណៈបកសង្គ្រោះជាតិពីររូបទៀតគឺលោកអេងឆៃអៀងនិងអ្នកស្រីមូសុខហួរតំណាងរាជគណៈបកសង្គ្រោះជាតិលោកអ៊ូចាន់រិទ្ធលោកហូវ៉ាន់លោកម៉ែនសុថាវរិនលោកនុតរំដួល អ្នកស្រីជូឡុងស៊ូម៉ូរ៉ានិងលោកឡុងរី ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរបបលោកហ៊ុនសែនដោយសារតែផែនការវិលត្រឡប់មកកម្ពុជាវិញលោកហ៊ុនសែនកាលពីពេលថ្មីៗនេះអះអាងថារបបលោកបានបញ្ជូនដីកាតាមចាប់ខ្លួនមន្ត្រីគណៈបកប្រឆាំងទាំង9រូបនេះទៅប្រទេសសមាជិកអាស៊ានរួចហើយទោះជាយ៉ាងណាអាញាធរថៃមិនបានខាត់ខ្លួនអ្នកស្រីមូសុខហួរឡើយកាលពីសប្តាហ៍មុនដោយគ្រាន់តែមិនអនុញ្ញាតឲ្យចូលដើរហើរក្នុងទឹកដីថៃតែប៉ុណ្ណោះលោកអេងឆៃអៀងនិងអ្នកស្រីមូសុខហួរ អះអាងដូចគ្នាថាមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិកំពុងចរចាជាមួយរដ្ឋាភិបាលថៃដើម្បីបើកផ្លូវឲ្យគណៈបកសង្គ្រោះជាតិ មានសិទ្ធិពេញលេញក្នុងការចេញចូលទឹកដីថៃមុនថ្ងៃទី9វិច្ឆិកា ដែលជាថ្ងៃកំណត់លោកសំរងស៊ីវិលទៅកម្ពុជាវិញ មន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងក៏មានជំនឿថារដ្ឋាភិបាលថៃដែលជារដ្ឋាភិបាលស៊ីវិលនោះនឹងយកចិត្តទុកដាក់លើកម្លាំងអ្នកប្រជាធិបតេយ្យហើយបើកផ្លូវឲ្យមន្ត្រីគណៈបកសង្គ្រោះជាតិប្រើប្រាស់ព្រំដែនថៃ ដើម្បីដឹកនាំកម្មករវិលចូលកម្ពុជាវិញ I did it. ចាលោករនាងជាទីមេត្រីតកតងទៅនឹងរឿងសាលាក្តីខ្មែរក្រហមវិញម្ដង អង្គបូរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមនឹងបើកសវនាការរឿងខ្វែងយោបល់គ្នារវាងចៅក្រមភៀកគីជាតិនិងចៅក្រមភៀកគីអន្តរជាតិករណីថាតើត្រូវកាត់ទោសឬមិនត្រូវកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមលោកមាសមុត ចាលោកមួងណារ៉េតរាយការណ៍ព័ត៌មាននេះ។ អង្គបូរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមនឹងបើកសវនាការស្ដាប់តលហីកឬការបង្ហាញសម្អាងហេតុនិងសម្អាងផ្លូវច្បាប់ពីភាគីនៅក្នុងសំណុំរឿង003ដែលមានលោកមាសមុតជាជនត្រូវចោទនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី24ខែតុលាបញ្ជាក់ថាសវនាការនេះនឹងត្រូវធ្វើឡើងចំនួន3ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី27 28និង29ខែវិច្ឆិកាឆ្នាំ2019ដោយសវនាការធ្វើជាសាធារណៈផង និងអសាធារណៈផងភាគីដែលអង្គបរិយជំនុំជម្រះនឹងស្ដាប់សិល័យករនោះគឺមានសហព្រាញ្ញាជាតិនិងអន្តរជាតិសហមេធាវីការពារក្តីឲ្យលោកមាសមុតនិងតំណាងឲ្យជនរងគ្រោះគឺសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋបវេនី អង្គបូរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមមានសមាជិកចៅក្រមជាតិចំនួន3រូបនិងចៅក្រមអន្តរជាតិចំនួន2រូបអង្គជំនុំជម្រះនេះដោះស្រាយបណ្ដឹងអធរដែលរួមមានសំណើនឹងបណ្ដឹងអធរប្រឆាំងទៅនឹងដីកានិងសេចក្តីសម្រេចដែលចេញដោយសហចក្រមស៊ើបអង្កេតសហចក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិកាលពីចុង ខែវិច្ឆិកាឆ្នាំ2018ខ្វែងយោបល់គ្នារឿងកាត់ទោសឬក៏មិនកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមលោកមាសមុតនេះ។ ការខ្វះយោបល់គ្នានេះតម្រូវឲ្យខាងចៅក្រមខាងភៀកគីជាតិចេញដីកាដំណោះស្រាយមួយ ចំណែកឯចៅក្រមខាងភៀកគីអន្តរជាតិចេញដីកាដំណោះស្រាយមួយដាច់ដោយឡែកដោយមានសំអាងហេតុរៀងៗខ្លួនមូលហេតុនៃការខ្វែងយោបល់គ្នារឿងត្រូវឬក៏មិនត្រូវបញ្ជូនលោកមាសមុតទៅកាត់ទោសនេះខាងសហចក្រមស៊ើបអង្កេតជាតិសំអាងថាលោកមាសមុតមិនស្ថិតនៅក្នុងយត្តាធិការបុគ្គលរបស់សាលាក្តីខ្មែរក្រហមនោះទេមានន័យថាលោកមាសមុតមិនមែនស្ថិតនៅក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ ឬក៏ជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះអកតកម្មដែលកើតឡើងនៅក្នុងសម័យខ្មែរក្រហមនោះឡើយក៏ប៉ុន្តែសហចក្រមស៊ើបអង្កេតអន្តរជាតិឯណោះវិញយល់ផ្សេងពីនេះដោយលើកហេតុផលថាលោកមាសមុតពិតជាស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់សាលាក្តីនេះដោយសារតែមានភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាលោកមាសមុតស្ថិតនៅក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមសហចក្រមស៊ើបអង្កេតអន្តរជាតិបន្តថាភ័ស្តុតាងទាំងនេះ គ្រប់គ្រាន់ដើម្បីចោទប្រកាន់លើលោកមាសមុតនិងបញ្ជូនទៅកាត់ទោសចំពោះបទចោទនៃអង្គើប្រឡាយពូជសាសន៍លើជនជាតិវៀតណាមនិងអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិអ ுக ្រិតកម្មសង្គ្រាមនិងអង្គើមនុស្សជាតិគិតទុកជាមុនយោងតាមច្បាប់កម្ពុជាការខ្វែងយោបល់គ្នានេះសហចៅក្រមស៊ើបអង្កេតជាតិឯណោះសម្រាប់យកដីការលើកលែងការចោទប្រកាន់ចំពោះលោកមាសមុតក៏ប៉ុន្តែសហចៅក្រមស៊ើបអង្កេតអន្តរជាតិសម្រាប់យកដីការបញ្ជូនរឿងទៅជំនុំជម្រះ ការសម្រេចបញ្ជូនរឿងលោកមាសមុតទៅជំនុំជម្រះនេះរាល់ការជំទាស់ពីសហព្រាញ្ញាជាតិនិងសហមេធាវីការពារក្តីឲ្យលោកមាសមុត ដែលបានប្តឹងឧទ្ធរណ៍នៅចំពោះមុខអង្គបរិយជំនុំជម្រះកាលពីខែមេសាឆ្នាំ2019ខាងរបបក្រុងភ្នំពេញឯណោះប្រកាន់ជំហរស៊ីសង្វាក់គ្នានៅក្នុងការដែលមិនចង់ឲ្យសាលាក្តីខ្មែរក្រហមកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមបន្ថែមទៀតនោះទេលោកនាយរដ្ឋមន្ត្រីហ៊ុនសែនធ្លាប់ថ្លែងសារជាហោហែ គម្រាមបិទសាលាក្តីខ្មែរក្រហមនេះផងបើហ៊ានកាត់ក្តីឲ្យលើសពីសំណុំរឿង001និង002លោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯណោះក៏តែងតែបន្តតាមសាររបស់លោកហ៊ុនសែនដែរលោកទើបតែប្រកាសជំហររបបនេះជាថ្មីម្ដងទៀតកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2018កន្លងទៅថារឿងកាត់ក្តីនៅសាលាក្តីខ្មែរក្រហមត្រូវបញ្ចប់ត្រឹមរឿងក្តីលោកនួនជានិងលោកខៀវសំផនមុខសញ្ញាដែលត្រូវនាំមកកាត់ទោសអត់មានទៀតទេ អត់មានទេពីព្រោះថាការកំណត់ជាគោលនយោបាយគោលការណ៍របស់យើងគឺថា អ្នកដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតមុខសញ្ញាពីរនឹងឥឡូវនេះគឺបានដំណើរការចប់សពគ្រប់ហើយអត់មានអីទៀតទេអតីតសហប្រញ្ញាអន្តរជាតិលោក Nicolas Koumjian ដាក់ទុកការថ្លែងរបស់លោកសខេងថាជារឿងមិនសមរម្យតតែសោះព្រោះការថ្លែងបែបនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ដំណើរការកាត់ក្តីនៅសាលាក្តីនេះព្រោះតាមច្បាប់របស់សាលាក្តីគឺមានតែចក្រមប៉ុណ្ណោះដែលមានសិទ្ធិសម្រេចថាតើជនណាខ្លះដែលត្រូវយកមកផ្ដន់ទាទោសឬក៏មិនផ្ដន់ទាទោសនោះសាលាក្តីខ្មែរក្រហមនេះរងការរិះគន់ថាប្រឡាក់ប្រឡូសទៅដោយការជ្រៀតជ្រែកផ្នែកនយោបាយពីរបបលោកហ៊ុនសែន និងការប្រព្រឹត្តអំពើពុករលួយដោយមន្ត្រីរដ្ឋបាលខាងភៀកគីជាតិនៅក្នុងការកាត់ប្រាក់ខែបុគ្គលិក។ ជាធ្នូទៅនឹងការបានបន្តការងារនៅទីនោះជាដើមប្រការទាំងនេះធ្វើឲ្យគេដំណើរសាលាក្តីនេះប្រឡាក់នៅស្នាមអវិជ្ជមានជាច្រើន អតីតប្រធានក្រុមស៊ើបអង្កេតនៃការិយាល័យសហព្រាបអាញារបស់សាលាក្តីខ្មែរក្រហម និងជាអ្នកនិពន្ធសៀវភៅអំពីរឿងរ៉ាវខ្មែរក្រហមលោកបណ្ឌិតក្រែកអេតជេសិនអះអាងថាសាលាក្តីខ្មែរក្រហមរងការជ្រៀតជ្រែកផ្នែកនយោបាយពីរបបលហ៊ុនសែននិងកើតមានអំពើពុករលួយជាច្រើនដែលជាគេដំណើរអាក្រក់សម្រាប់សាលាក្តីនេះ។ រហូតមកដល់ពេលនេះសាលាក្តីខ្មែរក្រហមបើកដំណើរការកាត់ក្តីអស់រយៈពេលជាង13ឆ្នាំហើយនិងចំណាយថវិកាអស់ជាង300លានដុល្លារសហរដ្ឋអាមេរិកជាលទ្ធផលសាលាក្តីនេះបានកាត់ទោសឲ្យអតីតមេគុកទួលស្លែងលោកកាំងកិច្ចអៀវហៅដូចនៅក្នុងសំណុំរឿង001ជាប់ពន្ធនាគារអស់មួយជីវិតអតីតមេដឹកនាំជាន់ខ្ពស់ផ្នែកក្រហមពីររូបទៀតគឺលោកខៀវសំផននិងលោកនួនជា ក្នុងសំណុំរឿង002ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរដោយឡែក សំណុំរឿង003និង004ដែលមានជនត្រូវចោទលោកមាសមុតលោកអោអាននិងលោកយឹមតិតកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនិងនីតិវិធីបន្តនៅឡើយខ្ញុំបាទមួងណារ៉េតអាស៊ីសេរីប្រធានី Washington អាស៊ីសេរីបាទលោកនាងជាទីមេត្រីលោកនាងកំពុងស្ដាប់ការផ្សាយរបស់អាស៊ីសេរីជាភាសាខ្មែរពីរដ្ឋធានី Washington មេធាវីការពារក្តីឲ្យជនជាប់ចោតដែលជាសកម្មជនគណបកប្រឆាំង ប្រតិកម្មចំពោះមន្ត្រីពន្ធនាគារខេត្តបាត់ដំបងដែលមិនអនុញ្ញាតឲ្យមេធាវីចូលជួបកូនក្តីនៅក្នុងពន្ធនាគារដោយពួកគាត់ចាត់ទុកថាមន្ត្រីពន្ធនាគារខេត្តនេះអនុវត្តផ្ទុយនឹងច្បាប់តើហេតុអ្វីបានជាមេធាវីលើកឡើងបែបនេះសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ព័ត៌មានលម្អិតអំពីរឿងនេះនៅក្រៅព័ត៌មានប្រចាំថ្ងៃបាទសូមអរគុណ លោកនាងជាទីមេត្រីមេដឹកនាំលំដាប់ទី2នៃរបបក្រុងភ្នំពេញប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលស្វាគមន៍ដំណើរមេតុភូមិនិវត្តរបស់ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិដែលប្រកាសវិលចូលកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាមន្ត្រីសិទ្ធិមនុស្សសម្ដែងការសោកស្ដាយចំពោះការប្រកាសបែបនេះព្រោះធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះព្រមទាំងរងការរិះគន់បន្ថែមទៀតពីរឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិ ប្រជាធិបតេយ្យចាលោកវ៉ាន់សុមេតរាយការណ៍ព័ត៌មាននេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងចេញបញ្ជាឲ្យបន្តតាមចាប់ខ្លួនមុខសញ្ញាដែលចូលរួមទទួលលោកសំរងស៊ីបន្ថែមទៀតដោយលោកចោទថាគម្រោងមេត្តភូមិនិវត្តរបស់មេបកប្រឆាំងរូបនេះជាការប៉ុនប៉ងបំផ្លាញសន្តិភាពប្រមុខផ្នែកសន្តិសុខជាតិនៃរបបក្រុងភ្នំពេញរូបនេះបន្តថាការដែលលោកសំរងស៊ីប្រើពាក្យប្រមាថព្រះមហាក្សត្រ គឺជារឿងខុសច្បាប់ធ្ងន់ធ្ងរមិនមែនជាការធ្វើនយោបាយតស៊ូដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យនោះទេ គាត់មកមិនមែននាំសន្តិភាពមកសន្តិភាពវាមានស្រាប់ហើយតែមកដើម្បីបំផ្លាញសន្តិភាពសុខសន្តិភាពមិនមែនដូចឆ្នាំ2013ទេ2013គាត់មកដោយមានការលើកលែងទុកហើយមកចូលរួមបោះឆ្នោតតាមបែបប្រជាធិបតេយ្យអញ្ចឹងគាត់ចូលមកស្រោចច្បាប់ប្រជាជនគាត់ទៅទទួលជារឿងធម្មតាមានអីខុសប៉ុន្តែលើកនេះគាត់មកមិនមែនក្នុងនេះអញ្ចឹងទេវាខុសគ្នាស្រឡះក្រុមមេដឹកនាំកម្ពុជាកម្ពុជារបស់របបក្រុងភ្នំពេញបានប្រកាសជាបន្តបន្ទាប់ អំពីវិធានការបង្ក្រាបនិងវាយកំទេចក្រុមគណៈបកសង្គ្រោះជាតិបន្ទាប់ពីលោកសំរងស៊ីដាក់ផែនការជាក់លាក់វិលចូលកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាដែលថាដើម្បីស្ដារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សលោកសំរងស៊ីក៏ធ្លាប់អំពាវនាវដល់កងទ័ពថាកុំឲ្យ បាញ់សម្លាប់ពលរដ្ឋតាមបញ្ជារបស់ក្រុមលោកហ៊ុនសែនហើយចូលរួមជាមួយប្រជាពលរដ្ឋជាធ្លុងមួយ ដើម្បីទាមទារឲ្យលោកហ៊ុនសែនដែលលោកចាត់ទុកជាមេដឹកនាំផ្ដាច់ការនោះចុះចេញពីអំណាច។ ប្រធានប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀងលោកម៉ៅវិបុលដែលកំពុងរស់នៅប្រទេសថៃដើម្បីគេចចេញពីការតាមចាប់ខ្លួនលើកឡើងថាអ្វីដែលលោកសខេងលើកឡើងគឺជាការរំលោភច្បាប់ជាតិនិងអន្តរជាតិហើយមិនគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនោះទេគឺគិតតែពីការការពារអំណាចរបស់ក្រុមខ្លួន លោកបន្តថាទោះបីជាមានការប្រកាសបែបនេះក៏លោកនៅតែប្រមូលកម្លាំងពលករនៅ ប្រទេសថៃ ដើម្បីចូលរួមអមដំណើរលោកសំរងស៊ីវិលចូលកម្ពុជាវិញដោយគ្មានការខ្លាចរអានោះទេព្រោះលោកយល់ថាបើមិនធ្វើអ្វីសោះក៏នឹងរងគ្រោះដោយសម័យខ្មែរក្រហមដែរ។ លោកសខេប្រកាសចាប់ខ្លួនប្រជាពលរដ្ឋដែលបាប់រដ្ឋធម្មនុញ្ញបានចែងប្រជាពលរដ្ឋមានសិទ្ធិនយោបាយ មានសិទ្ធិទៅកិច្ចការអីផ្សេងផ្សេងហើយគាត់ប្រកាសហ្នឹងកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានការជិះចាប់ហើយធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានការចូលរួមកាន់តែច្រើនហើយជាព្រោះឥឡូវគាត់ឡើងខ្លាចហើយព្រោះវាដល់កហើយស្រុកខ្មែរឥឡូវជាស្រុករបស់មនុស្សម្នាក់ហើយនេះជាងរបបផ្ដាច់ការនេះហើយនេះអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស សម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះនាយករងទទួលបន្ទុកផ្នែកខ្លំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអមសំអាត លើកឡើងថាការដែលគណៈបកកណ្ដាលអំណាចនិងគណៈបកសង្គ្រោះជាតិជ្រើសរើសមធ្យោបាយគម្រាមកំហែងគ្នាទៅវិញទៅមកឬក៏ចាប់ចងពលរដ្ឋដាក់ពន្ធនាគារនេះគឺមិនមែនជាជំរើសល្អក្នុងការបញ្ចប់វិបត្តិនយោបាយនោះទេលោកយល់ថាប្រសិនបើរដ្ឋាភិបាលចេះតែបង្កើនសកម្មភាពចាប់ខ្លួនបែបនេះ និងទទួលរងការរិះគន់បន្តទៀតពីរឿងរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យមន្ត្រីសិទ្ធិមនុស្សរូបនេះអំពាវនាវដល់មេដឹកនាំគណៈបកនយោបាយទាំងពីរគួរតែវិលមករកតុចរចាដោះស្រាយវិបត្តិនយោបាយដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជា ធំព្រោះការបន្តឆ្លោះគ្នារវាងមេដឹកនាំនយោបាយទាំងពីរនេះគ្មានចំណេញអ្វីឡើយក្រៅតែពីធ្វើឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋរងគ្រោះ។ បញ្ចប់នៅការធ្វើទុកបុកម្នេញឬក៏ការចោទប្រកាន់ឬក៏ការចាប់ខ្លួននេះជាបន្តបន្ទាប់ទៅទៀតទៅកុំឲ្យមានការប៉ះពាល់ទៅលើបញ្ហាសិទ្ធិមនុស្សដែលយើងឃើញថាអសរមិញក៏ជាទិវានៃប្រំព្រៀងទីក្រុងប៉ារីសខួបលើកទី23ដែលជាគី ខ្មែរបានសន្យាក្នុងការដោះស្រាយចំនួននយោបាយដោយសន្តិវិធីហើយយើងអាចធ្វើបាននៅឆ្នាំ1991ចាស់នៅឆ្នាំ2019នេះហេតុអីក៏ ភាគីកម្ពុជាមិនអាចធ្វើបានដើម្បីស្វែងរកសន្តិភាពពិតប្រាកដកាលពីថ្ងៃទី21ខែតុលា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍ថាការចាប់ខ្លួនសកម្មជនគណបកប្រឆាំងជាច្រើនអ្នកក្រោមហេតុផលនយោបាយបង្ហាញថារដ្ឋាភិបាលលោកហ៊ុនសែនគ្មានបំណងបញ្ឈប់ទង្វើវាយបង្ក្រាបយ៉ាងចាស់ដៃលើសម្លេងបកប្រឆាំងនិងសម្លេងឯករាជ្យដែលបណ្ដាលឲ្យកម្ពុជាស្ថិតក្នុងភាពខ្មៅងងឹត ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះឡើយអង្គការអន្តរជាតិមួយនេះក៏អំពាវនាវដល់រដ្ឋាភិបាលនិងប្រទេសម្ចាស់ជំនួយឲ្យដាក់សម្ពាធដល់របបក្រុងភ្នំពេញឲ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ទាំងឡាយជាបន្ទាន់និងដោយអត់លក្ខខណ្ឌខ្ញុំបាទវ៉េតអាទីកេរីពីរដ្ឋធានី Washington របបក្រុងភ្នំពេញបានចាប់ផ្ដើមបង្ហាញរូបភាពការវឹកវើនកងកម្លាំងប្រដាប់អាវុធសម្រាប់ត្រៀមបង្ក្រាបអ្នកអមដំណើរនិងហែហោមមេដឹកនាំគណៈបកប្រឆាំងវិលចូលកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខនេះអ្នកគាំទ្រគណៈបកប្រឆាំងប្រាប់ថានេះជាការបង្ហាញរូបភាពខុសខើនិងជាការបន្លាចពលរដ្ឋ ស្នងការនគរបាលចំនួន2ខេត្តគឺខេត្តបាត់ដំបងនិងខេត្តមណ្ឌលគិរីបានបើកការវឹកវើនិងជំនាញយុទ្ធវិធីបង្ក្រាបបាតកម្មដើម្បីបំពាក់បំពន់កងកម្លាំងនគរបាលច្រើនអ្នកគេហទំព័រអគ្គស្នងការនគរបាលជាតិបានស្រង់សម្ដីស្នងការនគរបាលខេត្តមណ្ឌលគិរីលោកឡាវសុខាចុះផ្សាយថា ការវឹកវើនេះគឺរៀនលំហាត់របៀបនិងជំនាញយុទ្ធវិធីប្រឆាំងបាតកម្ម វគ្គបកបឺននេះត្រូវបានបើកជាបន្តបន្ទាប់ដើម្បីក្រើនរំលឹកដល់កងកម្លាំងកុំឲ្យភ្លេចចំណែកនៅខេត្តបាត់ដំបងវិញអាជ្ញាធរក៏បានលើកឡើងថាការបើកវគ្គបកបឺនបង្ក្រាបបាតកម្មនេះគឺដើម្បីអនុវត្តតាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃក្នុងន័យជួយពង្រឹងសមត្ថភាព ក្នុងពេលចេញប្រតិបត្តិការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់អាស៊ីសេរីមិនអាចសុំការថាអធិប្បាយបន្ថែមពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឆៃកំខឿនបានទេ នៅថ្ងៃទី24ខែតុលាព្រោះអ្នកលើកទូរស័ព្ទប្រាប់ថាលោកនិយាយមិនកើតដោយសារឈឺកនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំណែកអគ្គស្នងការនគរបាលជាតិលោកណេតសាវឿនទូរស័ព្ទរកគ្មានអ្នកទទួលប៉ុន្តែលោកណេតសាវឿនប្រាប់សារព័ត៌មានក្នុងស្រុកថាស្នងការនគរបាលខេត្តនីមួយៗ ត្រូវតែវឹកវើពីលំហាត់របៀបនិងជំនាញយុទ្ធវិធីប្រឆាំងបាតកម្មដល់មន្ត្រីនគរបាលដើម្បីជួយពង្រឹងសមត្ថភាពនិងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមលោកថាការវឹកវើនេះក៏ជាផ្នែកមួយដើម្បីត្រៀមទប់ស្កាត់និងបង្ក្រាបទៅលើក្រុមទាំងឡាយណាដែលបង្កឲ្យមានភាពអសន្តិសុខនិងមានបំណងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។ របបក្រុងភ្នំពេញតែងតែបំផុសកងកម្លាំងនិងពលរដ្ឋថាដំណើរវិលចូលស្រុករបស់មេដឹកនាំគណៈបកប្រឆាំងលោកសំរងស៊ីនៅថ្ងៃទី9វិច្ឆិកា ជាការធ្វើរដ្ឋប្រហារមានបំណងចង់ផ្ដួលរំលំរបបក្រុងភ្នំពេញតែទាំងលោកសំរងស៊ីនិងអ្នកគាំទ្របកប្រឆាំងអះអាងថាដំណើរវិលត្រឡប់នេះមានបំណងចង់ដោះស្រាយបញ្ហាជាតិនិងវិបត្តិនយោបាយ ប្រធានក្រុមការងារគណៈបកសង្គ្រោះជាតិប្រចាំប្រទេសថៃលោកលីរតនរស្មីយល់ថាការបង្គាប់ឲ្យកងកម្លាំងវឹកវើវិធីសាស្ត្របង្ក្រាបអ្នកគាំទ្របកប្រឆាំងនៅថ្ងៃទី9វិច្ឆិកាគឺជារូបភាពបង្ហាញពីភាពខុសខើរបស់របបក្រុងភ្នំពេញលោកបន្តថានេះជាទង្វើប្រាប់ពលរដ្ឋថារបបក្រុងភ្នំពេញកាន់តែផ្ដាច់ការមន្ត្រីបកប្រឆាំងរូបនេះអះអាងថាពលករក្រៅប្រទេសនិងពលរដ្ឋនៅក្នុងស្រុកនឹងមិនខ្លាចការកំញើញនេះទេ លោកលីរតនរស្មីបន្ថែមទៀតថាក្រៅពីការបង្ហាញរូបភាពកងកម្លាំងរបបក្រុងភ្នំពេញ បានប្រើប្រាស់វិធីសាស្ត្រច្រើនទៀតដើម្បីបង្អាក់ដំណើរលោកសំរងស៊ីមិនឲ្យវិលចូលស្រុកដូចជាការប្រើឲ្យក្មេងៗមនុស្សចំណិតជេរប្រមាថថ្មេះតេះដៀលនិងសុំភ្នាល់ដាក់លុយជាមួយលោកសំរងស៊ីជាដើមលោកបន្តថាមកទល់នឹងពេលនេះអាជ្ញាធរភូមិឃុំបានធ្វើខិត្តប័ណ្ណចែកឲ្យពលរដ្ឋដោយសរសេរបន្លាចអ្នកភូមិថាការទៅទទួលលោកសំរងស៊ីត្រូវមានទោស។ ឯអាជ្ញាធរមូលដ្ឋានខ្លះទៀតហៅពលរដ្ឋទៅបំផិតបំភ័យពីដំណើរវិលចូលស្រុករបស់លោកសំរងស៊ីនៅថ្ងៃទី9វិច្ឆិកាទោះជាយ៉ាងណាលោកលីរតនរស្មីប្រាប់ថាពលរដ្ឋនឹងមិនខ្លាចការគំរាមទាំងនោះឡើយព្រោះពួកគេបានដឹងពីទង្វើដឹកនាំបែបផ្ដាច់ការរបស់លោកហ៊ុនសែនលោកអះអាងថាគិតត្រឹមថ្ងៃទី24តុលាពលករនៅប្រទេសថៃជាង20ម៉ឺននាក់នឹងអមដំណើរលោកសំរងស៊ីត្រឡប់ទៅវិញ។ ចំណែកពលករនៅប្រទេសផ្សេងទៀតនឹងធ្វើដំណើរចូលប្រទេសថៃនិងប្រទេសក្បែរកម្ពុជាផ្សេងទៀតដើម្បីត្រៀមវិលចូលកម្ពុជានៅថ្ងៃទី9វិច្ឆិកាលោកអះអាងទៀតថាមកដល់ពេលនេះមានពលករខ្លះបានចូលទៅដល់កម្ពុជាហើយដើម្បីត្រៀមទទួលលោកសំរងស៊ីពីក្នុងប្រទេសកម្ពុជា បើនិយាយពីបញ្ហាខ្លាចខ្ញុំគិតថាបងប្អូនមួយចំនួនគាត់មានការព្រួយបារម្ភគាត់មានខ្លាចការខ្លាចទីទួចប៉ុន្តែបងប្អូនដែលយល់អំពី ស្ថានភាពដែលយល់អំពីទង្វើឬក៏ការដឹកនាំរបស់ហ៊ុនសែនបានន័យថាពួកយើងទាំងអស់គ្នានេះបើសិនជានៅក្នុងអាកាសធាតុនៅក្នុងប្រទេសថៃនេះបានន័យថាយើងមិនខ្លាចទេហើយយើងបានធៀបលក្ខណៈគ្រប់សពបែបយ៉ាងទាំងអស់ហើយហើយយើងទៅនេះមិនមែនទៅព្រួយរលំលោកហ៊ុនសែនទេតែសំខាន់សម្រាប់លោកហ៊ុនសែនគាត់ទទួលគាត់ត្រូវហើយត្រូវប្រកាន់ជាប់នៅ សន្ធិសញ្ញាទីក្រុងប៉ារីសនៅសេណែវឆ្នាំ1991ហើយ ឲ្យលោកហ៊ុនសែនហ្នឹងគឺគាត់គ្រប់នៅលទ្ធិប្រជាធិបតេយ្យពាក់ព័ន្ធការវឹកវើកងកម្លាំងដើម្បីត្រៀមបង្ក្រាបក្រុមអ្នកគាំទ្របកប្រឆាំងដែលរបបក្រុងភ្នំពេញចាត់ទុកថាជាការធ្វើរដ្ឋប្រហារនេះមន្ត្រីសង្គមស៊ីវិលមិនចង់ឃើញឲ្យមានការប្រើប្រាស់កងកម្លាំងបង្ក្រាបលើជនជាតិខ្មែរដូចគ្នាឡើយ អ្នកសម្របសម្រួលនឹងអង្កេតនៃអង្គការ Confrel លោកកនសវាងយល់ថាប្រសិនបើកើតមានករណីកងកម្លាំងបង្ក្រាបលើអ្នកគាំទ្របកប្រឆាំងមែនពលរដ្ឋជាអ្នករងទុក្ខសោកដោយជាករណីបង្ក្រាបកម្មករលើផ្លូវវែងស្រេងកាលពីឆ្នាំ2013ដែល បង្កឲ្យមានអ្នករបួសច្រើនអ្នកនិងអ្នកខ្លះបន្តការបាត់ខ្លួន លោកបញ្ជាក់ទៀតថាការប្រើប្រាស់កងកម្លាំងក្នុងស្ថានភាពវិវាទនយោបាយបែបនេះមិនមែនជាដំណោះស្រាយទេខណៈប្រទេសកម្ពុជាមិនត្រូវបានប្រកាសដាក់ក្នុងភាពអាសន្នឡើយដូច្នេះនេះជាចំនួនអ្នកនយោបាយមិនមែនជាសង្គ្រាមនោះទេ សង្គមស៊ីវិលរូបនេះយល់ថាកងកម្លាំងប្រដាប់អាវុធគឺប្រើសម្រាប់ប្រទេសមានសង្គ្រាមប៉ុណ្ណោះដូច្នេះលោកចង់ឃើញមានការចរចារវាងអ្នកនយោបាយជាជាងការប្រឈមមុខដាក់គ្នាអញ្ចឹងមិនគួរណាប្រើប្រាស់កម្លាំងទេបើសិនជាអាចជិះបានយើងសនុពោថាគួរតែជជែកគ្នាដោយសន្តិវិធីបើសិនជា មានការប្រើប្រាស់មែនវាជាសញ្ញាមួយនៃការគ្រោះថ្នាក់សម្រាប់មនុស្សសង្គមយើងហើយខ្ញុំជាអ្នកដែលធ្វើកិច្ចការសង្គមហើយជាអ្នកដែលតាមដានខ្ញុំសនុពោថាមិនគួរណា មានការប្រើប្រាស់កងកម្លាំងទេអញ្ចឹង សំណូមពរថាដល់អ្នកនយោបាយណាទាំងអស់គួរតែទៅជ័យគ្នាទោះតែពិនិត្យមើលហើយកងកម្លាំងគួរគួរធ្វើការដោយរក្សាសន្តិសុខសម្រាប់ប្រជាពលរដ្ឋវាជាចំណុចមួយល្អសម្រាប់ប្រជាពលរដ្ឋរបស់យើងទោះជាយ៉ាងណាអ្នកនាំពាក្យរបបក្រុងភ្នំពេញលោកផៃស៊ីផានបញ្ជាក់ថាក្នុងករណីរដ្ឋាភិបាលយល់ឃើញថាមានសកម្មភាពរដ្ឋប្រហារក្នុងដំណើរវិលត្រឡប់របស់លោកសំរងស៊ីរដ្ឋាភិបាលនឹងបើកយុទ្ធនាការបង្ក្រាបឬកំទេច លោកអំពីវនាវកុំឲ្យពលករនិងពលរដ្ឋចូលរួមសកម្មភាពជាមួយលោកសំរងស៊ីប៉ុន្តែក្រុមតំណាងរាជសហរដ្ឋអាមេរិកបានប្រមានរបបក្រុងភ្នំពេញថានឹងរងទណ្ឌកម្មធ្ងន់ធ្ងរបើហ៊ានចាប់ខ្លួនបង្ក្រាបនិងបាញ់សម្លាប់លើក្រុមអ្នកនិយមប្រជាធិបតេយ្យពេលលោកសំរងស៊ីវិលចូលប្រទេសកម្ពុជានៅថ្ងៃទី9វិច្ឆិកានោះគិតត្រឹមថ្ងៃទី24ដុល្លារនៅសល់16ថ្ងៃទៀតទេដល់ថ្ងៃកំណត់លោកសំរងស៊ីសន្យាវិលចូលប្រទេសកម្ពុជាវិញ មេដឹកនាំពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូងអះអាងថាមានពលករជាច្រើនអ្នកនៅប្រទេសនេះយល់ព្រមអមដំណើរលោកសំរងស៊ីវិលចូលកម្ពុជាវិញប៉ុន្តែអ្នកនាំពាក្យនគរបាលជាតិប្រមានជាមុនថាបើពលរដ្ឋណាចូលមកប្រទេសកម្ពុជាដើម្បីគ្រប់គ្រងសកម្មភាពលោកសំរងស៊ីគឺជារឿងល្មើសច្បាប់ចាលោកមានរដ្ឋរាយការណ៍ព័ត៌មាននេះអ្នកនាំពាក្យនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូងលោកម៉ាត់វ៉ានីឲ្យអាស៊ីសេរីដឹងថាពលករខ្មែរមួយចំនួនដែលកំពុងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងបានយល់ព្រម អមដំណើរលោកសមរស៊ីវិលចូលស្រុកវិញដោយមិនខ្លាចការព្រមានពីរបបក្រុងភ្នំពេញនោះឡើយលោកអះអាងទៀតថា ក្នុងករណីពលករណាចង់ទៅអមដំណើរលោក សមរស៊ីក៏ប៉ុន្តែខ្វះខាតថវិកាចំណាយធ្វើដំណើរនោះចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងអាចជួយផ្ដល់ថវិកាខ្លះបាន បើសិនជាបងប្អូនតាក់ទងមកពួកយើងនឹងមានថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភសម្រាប់ជួយជាសម្រួលនៃការធ្វើដំណើរតាមបរិយាកាសគឺបានបើសិនជាគាត់ចង់ចូលរួមសូមអញ្ជើញតាក់ទងក្រុមការងារខ្ញុំទោះជាយ៉ាងណាក្តីលោកម៉ាត់វ៉ានីមិនទាន់អាចបញ្ជាក់ពីចំនួនពលករខ្មែរជាក់លាក់ដែលស្ម័គ្រចិត្តអមដំណើរលោកសាមស៊ីបាននៅឡើយទេដោយឡែក ចំពោះខ្លួនលោកផ្ទាល់គឺលោកនឹងអមដំណើរលោកសមអាស៊ីវិលចូលកម្ពុជាវិញព្រោះលោកយល់ថាការចូលស្រុកនេះគឺជាការទាមទារដោយអហិង្សាឈលលើគោលការណ៍ប្រជាធិបតេយ្យ។ អញ្ចឹងយើងទៅនេះគឺគឺទៅលក្ខណៈយើងទៅធ្វើការទៀមទាដោយអហិង្សាធ្វើការទៀមទាដោយស្របទៅនឹងច្បាប់អញ្ចឹងហើយគឺខ្ញុំគិតថាมันមានហេតុផលណាមួយដែលយើងខ្លាចមិនមិនទៀមចូលរួមទេ ក្រៅពីពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងដែលយល់ព្រមអមដំណើរលោកសំរាស៊ីក៏មានពលរដ្ឋដើមកំណើតខ្មែរនៅប្រទេសអូស្ត្រាលីបារាំង កាណាដាសហរដ្ឋអាមេរិកនិងពលករខ្មែរនៅក្រៅប្រទេសរាប់ម៉ឺននាក់អះអាងថានឹងអមដំណើរចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី 9ខែវិច្ឆិកាខាងមុខនេះដែរលោកសំអាស៊ីនៅតែថាលោកនឹងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសនឹងធ្វើមេត្តាភូមិនិវត្តទៅកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកានេះទោះជាយ៉ាងណាក្តីរបបក្រុងភ្នំពេញក៏បញ្ជាក់ដែរថានឹងចាត់វិធានការលើលោកសំអាស៊ីនិងអ្នកហែហោមប្រសិនបើពួកគេហ៊ានវិលត្រឡប់ចូលកម្ពុជាតាមការកំណត់នោះមែន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឆៃកំខឿនប្រាប់ក្រុមអ្នកសារព័ត៌មានមានថា ដើម្បីការពារសន្តិភាពសន្តិសុខនិងសន្តិភាពកងកម្លាំងនគរបាលជាតិបានពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីកុំឲ្យមានសកម្មភាពផ្ដួលរំលំរដ្ឋាភិបាលកើតឡើងលោកប្រមានទៀតថាបើពលរដ្ឋរូបណាហ៊ានចូលប្រទេសកម្ពុជាវិញជាមួយលោកសំរាសីគឺសមត្ថកិច្ចមិនលើកលែងនោះទេ ផែនការគឺយើងពង្រឹងគ្រប់ជំនាញទាំងអស់បាទដើម្បីការពារសុខភាពសុខសុខជាពលរដ្ឋគ្រប់គ្រងទណ្ឌិតសោស៊ីបានន័យថាប្រឆាំងច្បាប់បាទអញ្ចឹងយើងអនុវត្តច្បាប់អ្នកវិភាគបញ្ហានយោបាយលោកកឹមសុខដែលហ៊ានរិះគន់លោកហ៊ុនសែនឥតសំចៃមាត់និងបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់យល់ថាការបដិញ្ញាចិត្តរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកថានឹងអមដំណើរលោកសាមស៊ីនោះ គឺជាការជំរុញទៅលោកសំរាស៊ីដែលលោកត្រូវតែវិលត្រឡប់ចូលស្រុកវិញ តាមការសន្យាទោះជាការប្រកាសវិលចូលស្រុករបស់លោកសំរាស៊ីកំពុងរងការចាប់ប្រកាន់ពីរបបក្រុងភ្នំពេញថា ជាសកម្មភាព ក្បត់ជាតិឬក៏ជាការផ្ដួលរំលំរបបនេះក្តីក៏ប៉ុន្តែលោកកឹមសុខយល់ថាវត្តមានលោកសំរាស៊ីនៅប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះនឹងអាចលេចចេញនៅដំណោះស្រាយនយោបាយមួយ។ របៀបដែលបងប្អូនខ្មែរទាំងលើកទឹកចិត្តទាំងជំរុញបើទោះបីជាមានភាសាចំអកខ្លះក៏ប៉ុន្តែនោះគឺជាអ្វីដែលពួកគាត់ជំរុញទឹកចិត្តលោកសំរងស៊ីឲ្យហ៊ានធ្វើជាមេតបជួមុខក្នុងការដោះស្រាយបញ្ហានៅប្រទេសកម្ពុជាគឺមេតបប្រជាធិបតេយ្យជួមុខលោកកឹមសុខយល់ថាអង្គការសហប្រជាជាតិ និងមិនឈរអោបដៃមើលរបបក្រុងភ្នំពេញកັບសម្រាប់ពលរដ្ឋខ្លួនឯងនោះទេ ហើយនឹងធ្វើអន្តរាគមឲ្យមានដំណោះស្រាយនយោបាយរីឯក្រុមដំណាងរាជអាមេរិកាំងព្រមានទៅរបបលោកហ៊ុនសែនថា របបនេះនឹងជួបនៅទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបើសិនជាហ៊ានជ្រើសរើសយកការ បង្ហូរឈាម នៅថ្ងៃទី9ខែវិច្ឆិកា ក្នុងដំណើរមាតុភូមិនិវត្តរបស់លោកសំអាស៊ីនិងមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិទៅកម្ពុជាវិញ ខ្ញុំបានមេរិតអាស៊ីស្រីពីរដ្ឋធានី Washington ចលនានាងជាទីមេត្រីនៅឯខេត្តបន្ទាយមានជ័យឯនោះវិញសកម្មជនគណៈបកប្រឆាំងនៅខេត្តបន្ទាយមានជ័យអះអាងថាអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះបង្កើនយុទ្ធនាការគម្រាមកំហែងដល់សកម្មជននៅតាមមូលដ្ឋានឲ្យចូលសារភាពឈប់គាំទ្រប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីវិលចូលស្រុកនៅថ្ងៃទី9វិច្ឆិកាសកម្មជនខ្លះសុកចិត្តរត់ភៀសខ្លួនទៅរកទីសុវត្ថិភាព ដោយមិនព្រមសារភាពតាមការបង្ខិតបង្ខំរបស់អាជ្ញាធរឡើយចាប់ពីរដ្ឋធានី Washington លោកថនថារ៉ូរាយការណ៍ព័ត៌មាននេះសកម្មជនគណៈបកប្រឆាំងខេត្តបន្ទាយមានជ័យលើកឡើងស្រដៀងគ្នាថាប្រមាណមួយសប្តាហ៍មកនេះអាជ្ញាធរនិងប៉ូលីសស្ទើរគ្រប់ស្រុកផ្ដើមបន្ថែមល្បឿនដាវគម្រាមកំហែងដល់សកម្មជនកាន់តែខ្លាំងក្លាជាពិសេសនៅតំបន់ព្រំដែនជាប់ប្រទេសថៃសមាជិកគណៈប្រឹក្សាស្រុកអូជិលជាប់ឆ្នោតគណៈបកសង្គ្រោះជាតិខេត្តបន្ទាយមានជ័យលោកសៅពូលាក់ ដែលកំពុងភៀសខ្លួននៅប្រទេសថៃប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី24ដុល្លារថាអាញាធរស្រុកបានសហការជាមួយប៉ូលីសដើរបង្ខិតបង្ខំដល់សកម្មជនគណបកសង្គ្រោះជាតិនៅឃុំកោបឃុំអូបីជាន់និងឃុំសឹងសង្ហាឲ្យចូលសារភាពជប់គ្រប់គ្រងលោកសំរងស៊ីនិងថ្នាក់ដឹកនាំគណបកនេះធ្វើមេត្តភូមិនិវត្តនៅពេលខាងមុខលោកបន្តថាសកម្មជនមួយចំនួន បានរត់ភៀសខ្លួនរកទីសុវត្ថិភាពដោយពួកគេមិនធ្វើតាមអាជ្ញាធរឡើយលោកបញ្ជាក់ថាអាជ្ញាធរ បានគម្រាមដល់សកម្មជននៅក្នុងស្រុកដែលមិនព្រមចូលសារភាពនឹងត្រូវចាប់ដាក់គុកដូចជាសាហាវពេកហ្នឹងបងសាហាវហួសហេតុតែខ្ញុំធ្លាប់តែលឺចាស់ចាស់ឪពុកម្ដាយខ្ញុំថាសម័យប៉ុលពតនឹងត្រូវបានគេហៅទៅកសាងដោយគ្រាន់តែគាត់ដកដំឡូងយកទៅហូបគាត់បេះពោតដែលគាត់ខំដាំនឹងយកមកស្ងោរហូបអីហ្នឹងគឺត្រូវបានគេចោលនៅតែវិវាជេកបដាទាំងវងទាំងវងយកទៅសម្លាប់ចោលនយោបាយបច្ចុប្បន្នដូចគ្នា គឺគេប្រើគ្រប់រូបភាពទៅគម្រាមកំហែងបំផុតបំភ័យពួកគាត់ទាំងពួកគាត់ឈប់ធ្វើសកម្មភាពនយោបាយជាមួយនឹងគណៈបកសង្គ្រោះជាតិយូរហើយក៏ដោយរាជក្រុមការងារគណៈបកសង្គ្រោះជាតិខេត្តបន្ទាយមានជ័យលោកជាតិខេមរាថ្លែងថាអាជ្ញាធរខេត្តបន្ទាយមានជ័យមិនត្រឹមតែគម្រាមកំហែងដល់សកម្មជនប៉ុណ្ណោះទេគឺថែមទាំងដាក់ឧបករណ៍បំពងសម្លេងតាមភូមិប្រកាសឲ្យប្រជាពលរដ្ឋ មិនឲ្យទៅចូលរួមអមដំណើរលោកសំរងស៊ីវិលចូលស្រុកឡើយដោយបានគម្រាមពលរដ្ឋថាប្រសិនបើអ្នកហ៊ានទៅចូលរួមអមដំណើរក្រុមបកប្រឆាំងនឹងត្រូវប៉ូលីសចាប់ដាក់គុកលោកហៅសកម្មភាពរបស់ប៉ូលីសនិងអាជ្ញាធរនេះថា ជាការបំផិតបំភ័យប្រជាពលរដ្ឋដោយសារព្រួយបារម្ភខ្លាចកម្លាំងមហាជនទៅទទួលលោកសំរងស៊ីធ្វើឲ្យរង្គោះរង្គើដល់ការដឹកនាំរបបលោកហ៊ុនសែនចុះទៅមានពួកឲ្យឆ្លោប ភូមិស្លូបឃុំហ្នឹងរួមនៅទីហ៊ានពលិសផងហ្នឹងគឺគេទៅជាលក្ខណៈក្រុមរបស់គេទាំងតែម្ដងបាទនឹងគឺជាការភ័យខ្លាចដ៏ហួសហេតុជ្រុលរបស់ក្រុមរបបហ៊ុនសែនហ្នឹងវាមិនខុសពីសម័យប៉ុលពតទេអញ្ចឹងន័យថារបបផ្ដាច់ការហ្នឹងវាជិតដល់ថ្ងៃដែលត្រូវបញ្ចប់ហើយព្រោះចេះឲ្យមានការព្រួយបារម្ភខ្លាចទេសម្រាប់ជាវិរលសកម្មជនគណៈបកប្រជាជាតិទៅអង្គដំណើរលោកហ៊ុនអាស៊ីសេរីមិនអាចតកតងស្នងការនគរ បខេត្តបន្ទាយមានជ័យលោកអាត់ខែមដើម្បីសុំសេចក្តីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី24ដុល្លារដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួលរីឯអភិបាលក្រុងប៉ោយប៉ែតលោកគៀតហ៊ុលនិងអភិបាលស្រុកអូជ្រៅលោកលីសវណ្ណរិទ្ធក៏មិនទាន់អត្ថាធិប្បាយអំពីបញ្ហានេះដែរដោយអ្នកទាំងពីរប្រាប់ថាកំពុងជាប់រវល់ប្រជុំអរខ្ញុំជាប់ប្រជុំនៅអត់មានពេលនិយាយជាមួយទេជាប់ប្រជុំបាទមេដឹកនាំរបស់ក្រុងភ្នំពេញលោកហ៊ុនសែនបានប្រកាសម្ដងហើយម្ដងទៀតថា ក្រុមបកប្រឆាំងទាំងឡាយដែលទៅចូលរួមអមដំណើរការនៅក្នុងគណៈបកសង្គ្រោះជាតិវល់ចូលស្រុក គឺជាជនក្បត់ជាតិហើយសមត្ថកិច្ចនឹងចាប់ពួកគេដាក់គុកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកសឹងសានករណីក៏សម្គាល់ថា ស្ថានភាពនយោបាយនៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ទៅហើយប៉ះពាល់យ៉ាងខ្លាំងដល់ការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយសារភ័យខ្លាចអាជ្ញាធរចាប់ដាក់គុកលោកបន្តថា ការធ្វើទុកបុកម្នេញមកលើអ្នកគ្រប់គ្រងគណៈបកប្រឆាំងនេះពុំមែនជាដំណោះស្រាយនយោបាយទេទុយទៅវិញគឺកាន់តែធ្វើឲ្យប្រជាពលរដ្ឋដែលជាអ្នកគ្រប់គ្រងគណៈបកប្រឆាំងចិត្តកម្លាំងនគរកាន់តែក្តៅក្រហាយហើយស្អប់ខ្ពើមរដ្ឋាភិបាលទៅវិញ។ ចឹងហើយបានយើងឃើញថាមានការព្រួយបារម្ភណាស់អំពីបញ្ហាស្ថានភាពនយោបាយនិងលទ្ធិជាតិតៃនៅក្នុងប្រទេសកម្ពុជាយើងនឹងកាន់តែមានភាពតានតឹងទៅហើយយើងគិតថាអាចនឹងមានការរដ្ឋបတ်កម្មតែបន្ថែមទៀតហើយដឹងហើយសហគមន៍អន្តរជាតិគេនឹងអាចមានការព្រួយបារម្ភអំពីស្ថានភាពនេះនិងលទ្ធិជាតិតៃឬក៏ការគ្រប់ទីនោះនៅក្នុងប្រទេសកម្ពុជាកាន់តែរដ្ឋបတ်ខ្លាំងទៅខ្លាំងទៅបាទមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ នៅតែទទូចដល់មេដឹកនាំគណៈបកកាន់អំណាចនិងគណៈបកប្រឆាំងឲ្យប្រញាប់រកផ្លូវចរចាត្រូវលើគ្នាស្ដារប្រជាធិបតេយ្យឡើងវិញដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋនៅព្រំដែនកម្ពុជាថៃក្នុងខេត្តបន្ទាយមានជ័យថ្លែងសូមមិនបញ្ចេញឈ្មោះនិងសម្លេង ដើម្បីការពារសុវត្ថិភាពឲ្យដឹងថាប្រមាណ3ថ្ងៃកន្លងមកនេះរបបក្រុងភ្នំពេញបានដាក់ពង្រាយប៉ូលីសនិងទាហានជាច្រើនអ្នកនៅតាមព្រំដែនជាពិសេសតាមព្រៃដែលជាតំបន់ពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ដើម្បីទប់ស្កាត់ពលករដែលត្រឡប់ទៅកម្ពុជាវិញសកម្មជនគណៈបកប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃនៅតែមានជំនឿថាពលរដ្ឋនៅខេត្តបន្ទាយមានជ័យជាពិសេសអ្នកនៅតំបន់ព្រំដែនកម្ពុជាថៃនឹងទៅអមដំណើរលោកសំរងស៊ីភ្លុកទឹកភ្លុកដីជាប្រវត្តិសាស្ត្រប្រសិនបើថ្នាក់ដឹកនាំគណៈបកប្រឆាំងធ្វើចូលកម្ពុជាវិញតាមព្រំដែនថៃ ហើយពេលនោះ ស្ថានភាពនយោបាយនៅកម្ពុជានឹងបានប្រសើរឡើងវិញ។ ខ្ញុំថនថារ៉ូអាស៊ីសេរីពីរដ្ឋធានី Washington ចលនានាងជាទីមេត្រីលោកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកនគរបាលរកឃើញគ្រឿងញៀនចំនួន60គីឡូក្រាមបន្ថែមទៀតពីក្រុមជនសង្ស័យ4នាក់ដែលចាប់បាននៅខេត្តកំពង់ធំ កាលពីថ្ងៃទី21តុលាការរកឃើញនេះក្រោយពេលនគរបាលសួរចម្លើយជនសង្ស័យទាំង4នាក់រយៈពេល2ថ្ងៃ គឺនៅថ្ងៃទី23និងថ្ងៃទី24តុលា កាលពីថ្ងៃទី21តុលានគរបាលចាប់ខ្លួនជនជាតិខ្មែរ3នាក់និងថៃម្នាក់ពាក់ព័ន្ធទៅនឹងគ្រឿងញៀនចំនួន40គីឡូក្រាមក្រោយពេលសួរចម្លើយនឹងឆៃឆេផ្ទះប្រក់សង្កសីមួយកន្លែងក្នុងភូមិសានកឃុំសានក ស្រុកកំពង់ស្វាយខេត្តកំពង់ធំនគរបាលរកឃើញគ្រឿងញៀន53គីឡូក្រាមបន្ថែមទៀតនៅក្នុងវ៉ាលីចំនួន3ចំនួននេះ បានធ្វើឲ្យគ្រឿងញៀនកើនទៅដល់93គីឡូក្រាមហើយនៅថ្ងៃទី24តុលាសមត្ថកិច្ចបានរកឃើញ គ្រឿងញៀនចំនួន7គីឡូក្រាមបន្ថែមទៀតដែលជនសង្ស័យបានយកទម្លាក់ទុកក្នុងកាបូបមួយទៀតនៅក្រៅផ្ទះនោះចាក់កស្នងការនគរបាលជាតិទទួលបន្ទុកបង្ក្រាបគ្រឿងញៀនលោកម៉ាក់ជីតូប្រាប់អាស៊ីសេរីថា គ្រឿងញៀនចំនួន7គីឡូក្រាម ដែលបានរកឃើញ ថែមទៀតនៅថ្ងៃទី24តុលាគឺធ្វើឲ្យគ្រឿងញៀននេះកើនទៅដល់100គីឡូក្រាមគត់ លោកម៉ាក់ជីតូប្រាប់ថាសមត្ថកិច្ចបានដឹងអំពីតម្រុយនៃគ្រឿងញៀនទម្ងន់100គីឡូក្រាមនេះដែលក្រុមជនសង្ស័យនាំចូលពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអូស្មាច់ទើបសមត្ថកិច្ចតាមរកឃើញ គ្រប់ចំនួនមកទល់នឹងពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យទាំង4នាក់ លោកម៉ាក់ជីតូបន្តថាសមាជិកកម្ពុជា កំពុងសហការជាមួយថៃដើម្បីរកមេខ្លោងនៅប្រទេសថៃចំណែកនៅកម្ពុជាវិញលោកថាក៏មានមេខ្លោងជាប់ពាក់ព័ន្ធសំណុំរឿងមួយនេះដែរដែលនគរបាលកំពុងស្រាវជ្រាវរកមេខ្លោងនោះ ចាលោកអ្នកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំខែសុណងពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចាសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះបាទជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដាស្ដីអំពីមេធាវីការពារក្តីសកម្មជនគណៈបកប្រឆាំង រិះគន់ចំពោះការរដ្ឋបិទរបស់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងក្នុងការចូលជួបកូនក្តីសកម្មជនបដិថានថាក្រសួងពាក់ព័ន្ធមិនសហការគ្នាដោយស្មោះត្រង់អនុវត្តច្បាប់ព្រៃឈើលើក្រុមហ៊ុន Sing Biotech ហើយនៅចុងក្រោយនៃការផ្សាយគឺព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដោយមេត្រី ក្តីរាយការណ៍ពិស្ដារបាទលោកនាងជាទីមេត្រីមេធាវីការពារក្តីឲ្យជន់ជាប់ចោតដែលជាសកម្មជនគណបកប្រឆាំងប្រតិកម្មចំពោះមន្ត្រីពន្ធនាគារខេត្តបាត់ដំបង ដែលមិនអនុញ្ញាតឲ្យមេធាវីជួជួបកូនក្តីនៅក្នុងពន្ធនាគារដោយចាត់ទុកថាជាការអនុវត្តផ្ទុយនឹងច្បាប់ទន្ទឹមគ្នានេះមេធាវីក៏ត្អូញត្អែរដែរថាតុលាការ មិនបានអនុញ្ញាតឲ្យថតចម្លងឯកសារពាក់ព័ន្ធសំណុំរឿងបកប្រឆាំងនោះឡើយបានសំអាងលើហេតុផលផ្សេងៗបានលោកហេងរស្មីរាយការណ៍ពីព័ត៌មាននេះមេធាវីការពារក្តីឲ្យសកម្មជនគណៈបពប្រឆាំងលោកសំសកុងឲ្យដឹងថាមន្ត្រីពន្ធនាគារខេត្តបាត់ដំបងមិនអនុញ្ញាតឲ្យលោកចូលជួបកូនក្តី នៅក្នុងពន្ធនាគារឡើយដោយអះអាងថាទាល់តែមានការអនុញ្ញាតពីមន្ត្រីតុលាការជាមុនសិន លោកសំសកុងបន្តថាបើតាមនីតិវិធីព្រហ្មទណ្ឌបើមានការពឹងពាក់ពីកូនក្តីហើយបានដាក់ពាក្យទៅតុលាការ និងមានការប្រថាប់ត្រាពីស្ថាប័នតុលាការផងនោះមានន័យថាមេធាវីអាចមានសិទ្ធិចូលជួបកូនក្តីគ្រប់ពេលវេលា លើកលែង តែមករដ្ឋបាលនៅក្នុងពន្ធនាគារប៉ុណ្ណោះមេធាវីជួបកូនក្តីគឺមិនមិនមែនគ្រាន់តែនៅក្នុងពេលដែលជាប់ឃុំទេគឺនៅពេលដែលគាត់ខ្លួនក៏មេធាវីមានសិទ្ធិជួប គោក្រេរបស់ខ្លួនក្នុងរយៈពេល24ម៉ោងក្រោយពីមានការសាកសួរពីសមត្ថកិច្ចដែរប៉ុន្តែខាងពុទ្ធនាគារខេត្តបាត់ដំបងហាក់ដូចជាក៏មិនសូវយល់អំពីនីតិវិធីនៃការជួបគោក្រេរវាងមេធាវីហើយនិងកូនក្រីនៅក្នុងរឿងព្រមតនណាហើយការអនុវត្តរបស់ពុទ្ធនាគារពីខេត្តមួយទៅខេត្តមួយក៏មិន យើងថាដូចជាមិនទាន់រលូនហើយមិនទាន់ស្របគ្នាខែខ្លះគេអនុវត្តតាមរបបផ្សេងនៅខែខ្លះអនុវត្តតាមរបបផ្សេងមិនមែនយកច្បាប់យកអនុវត្តទេលោកសំសកុងការពារកូនក្តីឲ្យសកម្មជនគណៈបពប្រឆាំងពីរនាក់គឺលោកអុកជឿននិងលោកសំឡៅដែលត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ខ្លួនដាច់ដោយឡែកដោយឡែកពីគ្នាកាលពីថ្ងៃទី19នៅថ្ងៃទី22ដុល្លារកន្លងទៅនេះពីបទសង្ស័យថាបានកៀងគរកម្លាំងមហាជន ចាំទទួលលោកសំមុនស៊ីនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខនេះអាស៊ីសេរីមិនអាចចាក់តងប្រធានពន្ធនាគារខេត្តបាត់ដំបងលោកសំអល់ធីរិតដើម្បីបញ្យល់អំពីបញ្ហានេះបានទេនៅថ្ងៃទី24តុលានេះក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងយុទ្ធសាស្ត្រលោកចិនម៉ាលីនបានថ្លែងថា បើជាគោលការណ៍ច្បាប់មេធាវីមានសិទ្ធិជួបកូនក្តីរបស់ខ្លួននៅពន្ធនាគារក៏តែករណីនេះយើងលើកទៅពីខាងមេធាវីមកវាមិនដឹងរឿងជាក់ស្ដែងយ៉ាងម៉េចបានជាខាងពន្ធនាគារគាត់មិនឲ្យជួបអាចអាចតេតទៅតាមពន្ធនាគារព្រោះគាត់មានមូលហេតុយ៉ាងម៉េចជាក់ស្ដែងណាមួយក៏តែទៅយ៉ាងណាគាត់អាចធ្វើការស្នើសុំទៅខាងពន្ធនាគារដើម្បីធ្វើការអន្តរាគមន៍ក៏បានបាទជាមួយគ្នានេះដែរមេធាវីការពីក្តីសកម្មជនគណៈបពប្រឆាំងផ្សេងទៀតបានអូនតែពីការលំបាកក្នុងការសហការជាមួយមន្ត្រីតុលាការ ចំពោះការថតចម្លងសំណុំឯកសារពីកូនក្រីរបស់ពួកគេ ដែលត្រូវជាប់ចោតពីបទរួមគំនិតក្បត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញមេធាវីការពីក្រីឲ្យសកម្មជនគណៈបព្វឆាំងម្នាក់ទៀតលោកជួងជំងីប្រាប់អាស៊ីសេរីថាតឡាការខេត្តកំពតឯនោះវិញមិនអនុញ្ញាតឲ្យលោកថតសំណុំរឿងចំពោះកូនក្រីរបស់លោកក្រោយពីតឡាការបានចាប់ប្រកាន់ពីបទរួមគំនិតក្បត់រួចបញ្ជូនពួកគេទៅឃុំឃាំងនៅក្នុងពន្ធនាគារនោះឡើយ។ លោកជួងជងីកំពុងការពារឲ្យកូនក្រីសកម្មជនគណៈបពប្រឆាំងនៅស្រុកទឹកជួរខេត្តកំពតគឺលោកនុតពេជ្រដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី13ខែតុលាកន្លងទៅនេះពីបទសង្ស័យថាបានកេងកូនអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិចាំទទួលលោកសំរងស៊ីលោកបញ្ជាក់ថាតឡាការមិនបានសហការជាមួយលោក ក្នុងការថតចម្លងសំណុំរឿងកូនក្តីរបស់លោកឡើយលោកនិយាយថា នៅពេលដែលលោកទៅសួរកលាបញ្ជីកលាបញ្ជីថាសំណុំរឿងនេះនៅក្នុងដៃចៅក្រម នៅពេលដែលទៅសួរលោកចៅក្រមចៅក្រមថាសំណុំរឿងនេះនៅក្នុងដៃប្រធានតុលាការទៅវិញលោកបញ្ជាក់ថាចុងក្រោយនៅពេលដែលលោកសួរប្រធានតុលាការប្រធានតុលាការបែរជានិយាយថាសំណុំរឿងនេះស្ថិតនៅក្នុងដៃចៅក្រមស៊ើបអង្កេតទៅវិញលោកបញ្ជាក់ថាទង្វើរបស់មន្ត្រីតុលាការនេះគឺជាការរំលោភសិទ្ធិរបស់មេធាវីដោយមិនទទួលបានការការពារកូនក្តីដោយយុត្តិធម៌ឡើយ។ មន្ត្រីតឡាការដែលគាត់ទទួលបន្ទុកចិត្តការរឿងក្តីហ្នឹងគាត់មិនសហការឬក៏មានការខ្លាចក្នុងការផ្ដល់ឯកសារឲ្យធ្វើឲ្យខ្ញុំជាមេធាវីមានការលំបាកពីព្រោះយើងត្រូវការ ទៅប្រឹក្សាផ្ដល់ការប្រឹក្សាច្បាប់ដល់គោលនេះពន្ធនាគារអញ្ចឹងដើម្បីយើងអាចផ្ដល់ការប្រឹក្សាច្បាប់បានត្រឹមត្រូវល្អតើយើងមាន សំណុំរឿងនឹងដែរប៉ុន្តែនៅក្នុងមួយថ្ងៃហ្នឹងខ្ញុំទៅជួបប៉ែនមុំហ្នឹងអត់ទាន់បានថតសំណុំឯកសារទៅទេពីព្រោះការថតឯកសារពីតុលាការមកមានការយឺតយ៉ាវដូចខ្ញុំក៏ទៅជួបគោលនេះដល់អត់ទាន់មានសំណុំឯកសារពីតុលាការនៅឡើយ សកម្មជនគណៈបពប្រឆាំងស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជាត្រូវបានតុលាការរបបក្រុងភ្នំពេញបានចេញដីកាចាប់ខ្លួនពីបទរួមគំនិតក្បត់ក្នុងការកៀងកមនុស្សឲ្យមកចូលរួមចាំទទួលលោកសំរងស៊ីមេធាវីការពារក្តីឲ្យសកម្មជនគណៈបពប្រឆាំងលោកសំសកុងបញ្ជាក់ថាលោកបានស្នើសុំការថតចម្លងសំណុំឯកសារនៅក្នុងតុលាការខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងខេត្តកំពតខេត្តកំពង់ចាមនៅក្នុងទីក្រុងភ្នំពេញ តែតឡាការនៅតាមបណ្ដាខេត្តទាំងនោះមិនសហការជាមួយលោកក្នុងនាមជាមេធាវីទេលោកបញ្ជាក់ថាទង្វើរបស់តឡាការនេះគឺផ្ទុយទៅនឹងច្បាប់ជាតិនិងអន្តរជាតិជាគោលការណ៍អន្តរជាតិហ្នឹងគឺច្បាប់អន្តរជាតិហ្នឹងគេហៅថាគោលការណ៍ហ្នឹងថា equality of អាណាចក្រតស៊ូលីចំពោះមុខ គ្នាស្វាស្វាគមន៍ប្រមុខច្បាប់ហ្នឹងគឺមេវិការ2ហើយនិងតឡាការបើសិនតឡាការមានឯកសារអីគឺមានផតតាងអីមេវិការ2ត្រូវតែមានផតតាងដូចតឡាការដើម្បីដឹងពីបទចោតដឹងពីអង្គហេតុដើម្បីមេវិការ2ហ្នឹងអាចមានពេលជួបជាមួយពិគ្រោះយោបល់របស់កូនអីអំពីច្បាប់ច្បាប់នៅផ្នែកនឹងប្រាប់ពីសិទ្ធិរបស់កូនក្តី បើទោះបីជាមានការចោទប្រកាន់ពីមេធាវីយ៉ាងដូចនេះក៏ដោយក៏មន្ត្រីក្រសួងយុទ្ធភ័ពចាត់ទុកថាការលើកឡើងរបស់ក្រុមមេធាវីនេះគឺធ្វើឡើងគ្មានការពិតនិងធ្វើដើម្បីការពារផលប្រយោជន៍ដល់កូនក្តីរបស់ពួកគេប៉ុណ្ណោះអ្នកនាំពាក្យក្រសួងយុទ្ធភ័ពលោកចិនម៉ាលីនមានប្រសាសន៍ទៀតថាជាគោលការណ៍ច្បាប់មេធាវីមានសិទ្ធិថតសំណុំរឿងចំពោះកូនក្តីរបស់ខ្លួនក៏ប៉ុន្តែនៅក្នុងករណីនេះលោកមិនទាន់បានដឹងនៅឡើយទេហើយជួនកាលការលើកឡើងរបស់ក្រុមមេធាវីមិនអាចជាទុកចិត្តបានទេ តែទោះជាយ៉ាងណាលោកនឹងធ្វើការស៊ើបអង្កេតបន្តទៀតអញ្ចឹងក៏សិនជារឿងនឹងវាពិតដូចមេធាវីលើកហ្នឹងសូមមេធាវីបង្ហាញច្បាស់ថាតើជាក្រមណាតឡាការណាហើយប្រធានតឡាការណាដែលបង្កការលំបាកហ្នឹងបាទគ្រាន់ជាតែលើកអញ្ចឹងវាអាចប៉ះពាល់ដល់កិត្តិយសរបស់គេដែលគ្មានមូលដ្ឋានប្រធានគណៈមេធាវីកម្ពុជាលោកស៊ុនវិសាលវិញមានប្រសាសន៍ថាលោកមិនទាន់បានទទួលសេចក្តីរាយការណ៍ពីក្រមមេធាវីការពីក្តីគណៈបព្វប្រឆាំងនៅឡើយទេ លោកបញ្ជាក់ថាតាមផ្លូវច្បាប់ចៅក្រមទាំងអស់មិនត្រូវរារាំងការថតចម្លងសំណុំឯកសារពីមេធាវីនោះទេកន្លងទៅយើងមានបញ្ហាបន្តិចបន្តួចដែរនៅការពេលកូពីសំណុំឬយឺតធម្មតាគេឲ្យកូពីយឺតទៅតុលាការអាចរវល់អីចឹងទៅគេឲ្យយឺតគឺមានការរាំងស្ទះចឹងទៅមេធាវីអាចទៅព័ត៌មាននោះឬក៏តើសូមឲ្យក្រៅអន្តរាគមទៅណាវិអន្តរាគមបើសិនមកអត់មានព័ត៌មានណាមួយទេគឺយើងអត់ដឹងថាតើធ្វើយ៉ាងម៉េចទេ គិតត្រឹមថ្ងៃទី24តុលានេះរបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនគណបកសង្គ្រោះជាតិចំនួន53នាក់ដាក់ក្នុងមន្ទីរឃុំឃាំងក្នុងខណៈពេលដែលសកម្មជនចំនួន186នាក់ផ្សេងទៀតត្រូវតុលាការចេញដីកាចាប់ប្រកាន់ពីបទរួមគំនិតក្បត់មានសកម្មជនគណបកប្រឆាំងជាច្រើនអ្នកបានឃ្លាតខ្លួនរកកន្លែងមានសវត្ថិភាពដើម្បីគេចចេញពីការធ្វើទុកបុកម្នេញពីអាជ្ញាធររបបក្រុងភ្នំពេញខ្ញុំបាទហេងរស្មី អាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោន thank you បានលន់នៃជាទីមេត្រីសកម្មជនបរិស្ថាននិងមន្ត្រីសង្គមស៊ីវិលអះអាងថាក្រសួងកសិកម្មនិងក្រសួងបរិស្ថាន មិនបានសហការគ្នានិងចាត់វិធានការច្បាប់លើក្រុមហ៊ុន Sing Biotech និងក្រុមហ៊ុនអង្គរ Plywood ទាក់ទិននឹងករណីកាប់ឈើខុសច្បាប់ នៅតំបន់ព្រៃឡង់ការលើកឡើងនេះក្រោយពីក្រសួងបរិស្ថានបានផ្ញើលិខិតទៅក្រសួងកសិកម្មដើម្បីសូមសហការស៊ើបអង្កេតបទល្មើសព្រៃឈើទ្រង់ទ្រាយធំ លើក្រុមហ៊ុនទាំងនេះដែលពួកគេចាត់ទុកថាក្រសួងសម័យទាំងនេះមិនបានបំពេញទូនាទីការពារព្រៃឈើឲ្យបានគ្រប់ជ្រុងជ្រោយស្របតាមច្បាប់នៅឡើយទេបានលោកវ៉ាញសុមិតរាយការណ៍ព័ត៌មាននេះប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសៃសំអាលបានសរសេរលិខិតទៅរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេងសខុនក្នុងបំណងថាការស្រាវជ្រាវពីសកម្មភាពក្រុមហ៊ុន Singbiotech និងក្រុមហ៊ុនអង្គរ Plywood ដែលសកម្មជនបរិស្ថាននិងសហគមន៍ព្រៃឡង់ចោទថាបានកាប់បំផ្លាញដើមច្បោះជ័ររបស់អ្នកស្រុកស្ទើរអស់ទាំងស្រុងនិងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់សកម្មជនបរិស្ថានលោកហេងស្រស់ឲ្យដឹងនៅថ្ងៃទី21ដុល្លារថាសំណើរបស់ក្រសួងបរិស្ថានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីម្ចាស់ជំនួយអភិរក្សព្រៃឡង់ទើបក្រសួងទាំងនេះចាត់វិធានការស្រាវជ្រាវលោកថាក្រសួងបរិស្ថាននិងក្រសួងកសិកម្ម មិនបានសហការគ្នាដើម្បីដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃឈើនោះទេគឺតែងតែរកលេសឆ្លើយដោះសារយករួចខ្លួននិងហាក់បំភ្លេចចោលរាល់ទឹកតាងទាំងឡាយនៃអក្រិតកម្មព្រៃឈើធំធេងក្នុងតំបន់ព្រៃការពារធម្មជាតិនៅពេលកន្លងទៅលោកសង្កត់ធ្ងន់ថាប្រសិនបើក្រសួងបរិស្ថាននិងក្រសួងកសិកម្មមិនចាត់វិធានការច្បាប់លើក្រុមហ៊ុនទាំងនេះទេ មានន័យថាក្រសួងពាក់ព័ន្ធទាំងពីរនេះជាអ្នកនៅពីក្រោយខ្នងនៃសកម្មភាពកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់។ ក្រសួងគួរតែចាត់វិធានការទៅតាមផ្លូវច្បាប់មិនមែននៅតែរឹងកំហុសដាក់គ្នាទៅវិញទៅមកហើយតែរឹងឲ្យគ្នាធ្វើអ្នកនេះទៅទៅធ្វើការស៊ើបអង្កេតអ្នកនោះទៅអាហ្នឹងវាវាមិនមែនជាដែលក្រសួងធ្វើការដើម្បីជាតិដែលក្រសួងមិនមែនធ្វើការដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាតិទេតែជាក្រសួងធ្វើការការពារធ្វើការដើម្បីឲ្យតែក្រុមហ៊ុនដើមលុយធ្វើការដើម្បីឲ្យក្រុមហ៊ុនមកដូចជំជក់ឈាមរាជខ្មែរទៅវិញបាទ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា និងទីភ្នាក់ងារ USAID បានផ្ញើរបាយការណ៍ទៅក្រសួងបរិស្ថាន ដើម្បីបង្ហាញពីសកម្មភាពកាប់ដើមច្បោះជ័រនិងប្រភេទដើមឈើមានតម្លៃជាច្រើនទៀតរបស់ក្រុមហ៊ុន Sing Biotech ដែលមានដីសម្បទានសេដ្ឋកិច្ចនៅជាប់ព្រៃឡង់ខេត្តក្រចេះលើសពីនេះឈើមូលធំធំត្រូវបានយកទៅកែច្នៃដោយក្រុមហ៊ុនអង្គរ Plywood អ្នកនាំពាក្យក្រសួងបរិស្ថានលោកនិតភត្រា បញ្ជាក់យ៉ាងខ្លីថាក្រសួងសម័យបានស្នើសុំសហការទៅក្រសួងកសិកម្មរួចហើយដើម្បីស្រាវជ្រាវបញ្ហានេះ លោកមិនធ្វើអត្ថាធិប្បាយលម្អិតពីមូលហេតុនិងការឆ្លើយតបបែបណានៅឡើយទេតែកតិននឹងលិខិតស្នើសុំការសហការនេះក្រៅអំពីលិខិតនេះទៅក្រសួងកសិកម្មបាទសូមអរគុណចំណែកអ្នកនាំពាក្យក្រសួងកសិកម្មលោកស្រីវុធី ក៏មិនអាចតាក់ទងបានដែរនៅថ្ងៃទី21ដុល្លារអាស៊ីសេរីក៏មិនអាចតាក់ទងតំណាងក្រុមហ៊ុន Singbiotech និងក្រុមហ៊ុនអង្គរ Plywood ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេចំណែកឯសមាជិកសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោកយឹមសុភ័ក្រធ្លាប់អះអាងថាអង្គើពុករលួយ របស់មន្ត្រីពាក់ព័ន្ធនៅតែជាបញ្ហាប្រឈមដែលនាំឲ្យសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃអភិរក្សមួយនេះ នៅតែកើតមានជាហូរហែរ លោកបារម្ភថាសកម្មភាពកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុននេះនឹងអាចកម្រើកឡើងវិញនៅរដូវប្រាំងខាងមុខប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអនុវត្តច្បាប់ទៅលើជនប្រព្រឹត្តទេនោះចំណែកឯឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាននិងសមាជិកតូចតាចរួមទាំងសហគមន៍ផងក៏មិនអាចរារាំងសកម្មភាពកាប់ឈើរបស់ក្រុមហ៊ុនទាំងនេះបានដែរ។ សកម្មភាពរបស់ក្រុមហ៊ុនរំលោភចូលទៅដល់តំបន់ការពារតំបន់ការពារអភិរក្សព្រៃឡង់ក៏ប៉ុន្តែមន្ត្រីខាងមន្ត្រីក្រសួងបរិស្ថានគាត់មិននៅតែមិនមានសិទ្ធិសំទោសនៅតែមិនអាចចាប់កំហុសរបស់ក្រុមហ៊ុនសៀងបាយអូតិចបានដដែលអញ្ចឹងអ្វីដែលថ្មីគឺនៅពេលដែលសកម្មភាពថ្មីកើតឡើងគឺវាអាចជន់លើសកម្មភាពចាស់ជន់ជើងជន់បានសកម្មភាពចាស់ដដែលសកម្មជនបរិស្ថានលោកហេងស្រស់ សង្កត់ធ្ងន់ថាដើមច្បោះជ័រជាច្រើនដើមរបស់ពលរដ្ឋក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះទទួលរងការកាប់បំផ្លាញធ្វើអាជីវកម្មអស់ជាបន្តបន្ទាប់ដោយសារក្រុមហ៊ុនទាំងពីរនេះ ចំណែកឯសហគមន៍ព្រៃឡង់បានតវ៉ាទាមទារនិងផ្ញើលិខិតសុំកិច្ចអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធជាច្រើនលើកមកហើយតែគ្មានដំណោះស្រាយលោកចោទថាក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់បទល្មើសព្រៃឈើ ហាក់លាក់បាំងសកម្មភាពកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុនទាំងនេះទើបរកមិនឃើញកំហុសរបស់ក្រុមហ៊ុន Singbio Tech និងក្រុមហ៊ុនអង្គរ Plywood នេះ។ មួយដែលគណៈកម្មការគួរតែបញ្ចេញខ្វៃដៃរបស់គាត់ដែលជាគាត់ទៅបឡំបទៅបឡំបទៅជាមួយក្រុមហ៊ុនស៊ីងបែរតិចនិងក្រុមហ៊ុនកផ្លៃវូតបើសិនជារាជរដ្ឋាភិបាលក៏ដូចជាក្រសួងសម័យទាំងអស់ហ្នឹងគាត់នៅតែមិនព្រមចាត់វិធានការទៅលើក្រុមហ៊ុនទាំងពីរហ្នឹងអាហ្នឹងហាក់បីដូចជារាជរដ្ឋាភិបាលក៏ដូចជាក្រសួងទាំងអស់ហ្នឹងគឺជាអ្នកកាងការពារជាអ្នកដែលនៅពីខាងក្រៅខ្នងចំពោះ ក្រុមហ៊ុនស៊ីងបែរតិចនិងក្រុមហ៊ុនកផ្លៃវូតហ្នឹងបាទមន្ត្រីជាន់ខ្ពស់សមាគមអាត6លោកប៉ែនប៊ុនណា សង្កេតឃើញថាអាជ្ញាធរខេត្តក្រសួងកសិកម្មនិងគណៈកម្មការជាតិទប់ស្កាត់បណ្ដមើសព្រៃឈើហាក់មានចេតនាលាក់ព័ត៌មានជាច្រើនស្ដីពីភាពមិនប្រក្រតីនៃអាជីវកម្មឈើក្រុមហ៊ុនទាំងនេះដែលលោកចាត់ទុកថា ជាទង្វើខុសច្បាប់ លោកថាក្រសួងបរិស្ថានគួរបង្ហាញភាពច្បាស់លាស់ស៊ើបអង្កេតរឿងនេះបន្ទាប់ពីទទួលបានរបាយការណ៍ពីម្ចាស់ជំនួយ យើងអាចយកថាគុំទៅជាសាស្ត្រឲ្យរួមគ្នារុញឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលលាក់ព័ត៌មានអ្នកដែលត្រូវរើគ្នាអ្នកដែលស៊ីព្រោះឲ្យមានការផ្ដំជាទោសបើប៉ុន្តែគេឃើញថាទោះបីជាមានលិខិតមានអីច្រើនក៏ដោយក៏មិនមិនមានប្រសិទ្ធភាពបាទសកម្មជនបរិស្ថានសហគមន៍ព្រៃឡង់និងមន្ត្រីសង្គមស៊ីវិលចាត់ទុកថាប្រសិនបើរដ្ឋាភិបាលគណៈកម្មការជាតិទប់ស្កាត់បណ្ដាមើលព្រៃឈើ និងក្រសួងពាក់ព័ន្ធប្រងើយកន្តើយមិនចាត់វិធានការច្បាប់លើក្រុមហ៊ុនទាំងនេះទេមានន័យថាស្ថាប័នកម្ពុជាថ្នាក់ជាតិទាំងនេះ បានរួមចំណែកបំផ្លាញព្រៃឡង់និងបំផ្លាញដើមឈើផលិតជ័រទឹករបស់អ្នកស្រុកពួកគេមើលឃើញថាស្ថាប័នទាំងនេះ បានរុញកំហុសដាក់គ្នាទៅវិញទៅមកដោយមិនបានសហការអនុវត្តច្បាប់ព្រៃឈើនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើឲ្យបានពេញលេញនោះទេខ្ញុំបាទវ៉ែនសុមេតអាស៊ីសេរីពីរដ្ឋធានី Washington ជាបន្តទៅនេះនាងខ្ញុំខែសុណងសូមជូនព័ត៌មានបញ្ចប់ ដំបងរាជធានីភ្នំពេញចេញដោយការកោះហៅប្រធានសហភាពការងារកម្ពុជាឲ្យចូលរួមក្នុងសវនាការជំនុំជម្រះក្នុងសំណុំរឿងញុះញង់នៅរោងចក្រ SL ក្នុងខណ្ឌមានជ័យកាលពីឆ្នាំ2013សង្គមស៊ីវិលផ្នែកក្រមមើលសិទ្ធិការងាររំពឹងថាតុលាការនឹងទម្លាក់ចោលរាល់បទចោទដើម្បីលើកកម្ពស់សិទ្ធិសេរីភាពការងារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ នាងជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអសីសេរីជាភាសាខ្មែរនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកប